អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងរបៀបនៃការ Tensor Hero ខ្ញុំជឿថាមួយរយៈពេលមុនអ្នកទាំងគ្នាប្រហែលជាមានការពិបាកឯក្នុងការទិញឬក៏លក់ Hero ក្នុង server Justin Xver 2មួយនេះពីមុនមកនៅពេលដែលយើងលក់គឺយើង បកលទាំង account ជា point ហើយនិង account Hero ទៅឲ្យ new player តែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹង ទេវាដោយទាំង email រួមជាមួយនឹងអឺ Telegram ហ្នឹងហើយណាហើយអ្នកខ្លះក៏ចេះដូរ email អញ្ចឹងមានថាក៏អាចដូរបានប៉ុន្តែ Telegram គឺมันអាចធ្វើការ disconnect បានទេហ្នឹងហើយអឺក៏មានអ្នកដែលគាត់ឲ្យខ្ញុំជួយធ្វើ midman ដើម្បីធ្វើការទិញនៅ hero នៅ server មួយនឹងដែរប៉ុន្តែអ្វីដែលសំខាន់ជាងគេដូចខ្ញុំប្រាប់អញ្ចឹងភាគច្រើនគឺខ្ញុំទាទាំង email ទាទាំងអីហើយនៅពេលដែលយើងយកទាំង email email ក៏វាពិបាកទៀតអ្នកទាំងអស់ដឹងហើយ email នៅពេលអ្នកទាំងអស់ដាក់លេខទូរស័ព្ទចូល គឺយើងត្រូវការដូរលេខទូរស័ព្ទគឺវាដូចជាខ្ទង់មួយអាទិត្យនឹងហើយបាទវាចាប់ផ្ដើមដាក់លេខទូរស័ព្ទថ្មីកើតដល់ពេលអញ្ចឹងពិបាកក្នុងការទិញលក់នៅ server អឺ Justin Equal 2នេះមែនតើអូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្មីថ្មីនេះ GM គាត់បានធ្វើការបើកនៅ function transfer hero អញ្ចឹងវាមានលក្ខណៈងាយស្រួលខ្លាំងមែនទែនដោយសារយើងអាចធ្វើការ transfer hero ពី account JPoint មួយទៅ account JPoint មួយទៀតវាមានលក្ខណៈងាយស្រួលហ្នឹងហើយ អញ្ចឹងនៅពេលអ្នកទាំងអស់គ្នាទិញលក់ Hero គឺអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ trade ពី account មួយទៅ account មួយជាការស្រេចអូខេតោះឥឡូវយើងចូលទៅមើលទាំងអស់គ្នាពីរបៀបនៃការ transfer hero ពី account មួយទៅ account មួយទាំងអស់គ្នាអូខេ let's go អញ្ចឹងអ្វីដែលយើងមើលមុនគេគឺអ្នកទាំងអស់គ្នាត្រូវបើកអឺនេះមកចូល website នេះអានេះខ្ញុំបើករួចហើយអានេះគឺជា account អ្នកគាត់លេង game មួយខ្ញុំទេតែខ្ញុំយក account គាត់ឧទាហរណ៍អញ្ចឹងអ្វីដែលយើងមើលមុនគេគឺយើងទៅចូលមក line នេះមក ខ្ញុំបញ្យល់កន្លែង function វាបន្តិចអូខេអញ្ចឹងកន្លែងនេះគឺវាមាន account ទាំងអស់1 2 3 6ទាំងអស់នឹង account ទាំងអស់6ហើយជានេះជា function ថ្មីដែល GM គាត់ធ្វើការដាក់ឲ្យប្រើប្រាស់គឺជា function transfer hero ហ្នឹងឯងហ្នឹងហើយហើយការ transfer hero នេះខ្ញុំមិនច្បាស់ថាមួយថ្ងៃនឹង transfer បានប្រហែលដងទេប៉ុន្តែបើយើង train ម្ដងហើយដល់ពេលលើកក្រោយយើង train ភាសាទៀតគឺវាអត់ឲ្យទេវាបិទ function ឲ្យយើង train ទេ ហើយខ្ញុំមិនដឹងថាវាបាត់ម្ដងប្រហែលម៉ោងទេណាហើយអ្វីដែលខ្ញុំបានធ្វើគឺយើង transfer ដំបូងគេ គឺវាឲ្យហើយហើយលោកដូចជាស្អែកទៀត transfer បានទៀតប៉ុន្តែខ្ញុំអត់ច្បាស់ថាវាបាត់ប្រហែលម៉ោងទេណានឹងអាហ្នឹងយើងគួយមើលខ្លួនឯងទៅអូខេអាហ្នឹងខ្ញុំបើកហើយ account នេះចឹងខ្ញុំចូលទៅបើកមួយ account មួយទៀតគឺជា account របស់ខ្ញុំផ្ទាល់អូខេ log in ចូលមកនេះ account ខ្ញុំ password អឺវាយអាលេខនេះ and x4 QB អញ្ចឹងកន្លែងនេះគឺជួនកាលលេខខ្លះវាស្រួលមើលលេខខ្លះក៏វាពិបាកមើលដែរអញ្ចឹងអ្វីដែលសំខាន់ជាងគេលេខនេះវា random ទេណានឹងអត់ប្រកាសអញ្ចឹងរហូតទេជាងយក login ចូលមកអូខេនេះគឺជា account របស់ខ្ញុំខ្ញុំលេងរាល់ថ្ងៃអូខេនេះគឺជា hero របស់ខ្ញុំអញ្ចឹងខ្ញុំមាន3 4 hero នឹងឯងអូខេអ្នកទាំងអស់នេះអញ្ចឹងនេះ account ខ្ញុំមាន3 3 account អញ្ចឹងដើម្បីធ្វើការ transfer ពី account មួយទៅ account មួយបានអត់ពិបាកទេអ្នកទាំងអស់នេះ អញ្ចឹងដំបូងអ្នកទាំងអស់គ្នាត្រូវមើលថាអូខេយើងត្រូវការ transfer account មួយណា account game ណានេះគឺ account game នេះពណ៌នេះនេះពណ៌នេះ account game account game account game អូខេអញ្ចឹងយើងចូលមកកន្លែងនេះ profile អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំច្បាស់ខ្លួនឯងចេះអូខេ account ទាំងអស់ហ្នឹងអឺ hero 3 3 hero មិញយើងចង់ trade មកខាងខាង account មួយនេះនេះខ្ញុំដាក់2ចិត្តនេះចេះស្រួលមើលចាំតិច សំមកនេះវិញអញ្ចឹងមានថាចេះខ្ញុំបើកពីផ្ទាំងចឹងអានេះផ្ទាំងនេះខាងនេះ Q នេះសអឺយើងចង់ trade account ខ្ញុំនេះមក account ខាងនេះឬក៏ចង់ trade account ខាងនេះ មក account ខាងនេះអានេះជាជំរឿនរបស់យើងណាអញ្ចឹងបើសិនជាកាដែលយើងចង់ trade យក hero ពី account នេះពី account ខាងណាមក account ខាងនេះអញ្ចឹងយើងត្រូវយកលេខ account ID ខាងនេះ account ID គឺមានលេខប៉ុណ្ណេះអ្នកនរនេះ account ID អញ្ចឹង copy account ID នេះ យើង copy យកមកបាច់បាយតាមទេ copy យកមកណាហើយយើងយកមក trade យក hero ខាងនេះអឺអ្នកទាំងអស់គ្នាត្រូវចាំមួយម៉ាត់ថាបែបនេះហេបើសិនជាករណីយើងចង់បាន hero ណាគឺយើងយក account យើងមក invite របស់គេយកនឹង invite របស់គេយកអញ្ចឹងឧទាហរណ៍ខ្ញុំចង់បាន hero មួយនេះហើយយកនេះចា05នេះចាអញ្ចឹងខ្ញុំចុច trade កន្លែងនេះឃើញទេ05អ្នក account នេះ05 កន្លែងនេះគឺជា receive account number អញ្ចឹងកន្លែងនេះអ្នកទទួលអញ្ចឹងយើង copy នេះឃើញ account ID នេះមកដាក់ចុងនេះផាសឃើញទេអញ្ចឹងលេខនេះគឺ81 17 34 588អញ្ចឹងនេះ81 17 34 588ឃើញដូចគ្នាអញ្ចឹងយើងមើលផ្ទៀងលេខនេះលេខនេះហ៊ានតែអ្នកទាំងអស់ដាក់ខុសចូលទៅ account គេផ្សេងហើយអញ្ចឹងគឺចប់អាហ្នឹងគឺចប់អស់អីໃຫญ่ហើយអញ្ចឹងកន្លែងនេះគឺយើងវៃលេខនេះលេខនេះតាមធម្មតាវា random ណាអូខេអញ្ចឹង Jeff have q or n ខ្ញុំមើលអ្នកច្បាស់ខ្ញុំគិតថា or ចុះណាចឹងចុច transfer ចឹងកន្លែងនេះតាមធម្មតាវាបើកឲ្យយើងចុចកន្លែងនេះវាលោតមកលើចឹងបើសិនជាករណីវាបើកចុចវាលោតទៅក្រោមពេលបាំងទៅក្រោមចឹងកន្លែងខ្ញុំអូខេចឹងវាបញ្ជាក់យើងដែរនេះចូល account razor ជា x2 នឹងមែនណានេះ account នេះអូខេបើប៉ុណ្្នឹងមកចឹង account លេខ5បាត់បាត់ហើយឃើញទេអញ្ចឹងមកមើលនឹងរបស់ខ្ញុំមើលរបស់ខ្ញុំនេះអានេះ អូខេអញ្ចឹងឃើញហើយវាអត់ឃើញទេនេះអញ្ចឹងដល់ពេលដែលយើងមកមើលអានេះឃើញទេនេះនេះជា account របស់ខ្ញុំនេះឃើញទេនេះ account ខ្ញុំតេតយកពីគេមិញណាហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជារបៀបនៃការ trade account អញ្ចឹងវាអត់មានអីពិបាកទេអ្នកទាំងអស់នេះគឺថាវាងាយស្រួលទេក្នុងការ trade ហើយចាំមើលណាបន្ទាប់ខ្ញុំ trade ហើយពេលខ្ញុំ trade ទៅវិញគឺវាអត់ឲ្យទេចាំមើលខ្ញុំ trade ទៅវិញណានេះអញ្ចឹងយើងមិនយកលេខនេះមែនទេមក invite account នេះយកវិញណានេះ trade ឡើយនេះអញ្ចឹង invite របស់គេយកទៅវិញណាចឹងឡើយនេះ invite យកទៅវិញ ចឹង an លេខ3 cv ណាអូខេវាឲ្យតាចឹងវាអត់នេះទេចឹងលេខឆ្នាំធ្វើខុសចឹងខុសលេខនេះណាសុំភាសាទៀត a a សាត់លេខ3 u អូខេ transfer ទៅណារៀបបញ្ជាក់ថា account នេះ account នឹងមែនអត់អូខេប៉ណ្ណឹងទៅអញ្ចឹង account វាមកនេះវិញហើយនេះវាមកនេះវិញជាងយើងមើលមកនេះអាលេខ5វិញរត់មកវិញហើយ អូខេអ្នកទាំងអស់គ្នានេះគ្រាន់តែជាអ្វីដែលខ្ញុំចេះខ្ញុំដឹងខ្ញុំ share អ្នកទាំងអស់គ្នាអញ្ចឹងរកការទិញលក់ account បើសិនជាកន្លែងនេះទិញលក់អត់ទុកចិត្តអីអូខេអាចឆាតចូល page browser ណាដើម្បីខ្ញុំធ្វើជា bitman បានហើយចំពោះកម្រៃសេវាតាមធម្មតាយើងពី3ដុល្លារទេតិចតួចតិចតួចទេដើម្បីបើយើងនិយាយមកទៅដើម្បីទ្រទ្រង់ជីវភាពអូខេអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជារបៀប Trade Hero ណា ចឹងបើសិនជាករណីអ្នកទាំងអស់នេះមានចម្ងល់ទាក់ទងទៅនឹងរបៀបនៃការ trade នេះឬក៏អត់ចេះ trade ឬក៏ trade មានបញ្ហាអឺអ្នកទាំងអស់នេះអាចឆាតសួរខ្ញុំបានប៉ុន្តែបើ error ដោយសារ system អាចនឹងឆាតចូល page GM ខ្លួនឯងទៅព្រោះខ្ញុំក៏អត់មានដំណោះស្រាយដែរពេលបច្ចុប្បន្នណាហ្នឹងហើយហើយតាមធម្មតា account game មានបញ្ជាក់ឡើយនេះនេះចា account 3អានេះ6ឃើញទេមានប៉ុណ្្នឹងណាហ្នឹងហើយ easy easy ទាំងអស់នេះណាអូខេអរគុណបាយបាយ